ម៉ាក់ឆាប់ចេញទៅកុំមករញ៉ៃញ៉ៃជាមួយយើងតែខ្ញុំមិនចង់ឲ្យម៉ាក់ពិបាកចិត្តម៉ាក់អាម៉ាក់ចង់ផ្សាយអត់ម៉ាក់ចង់ផ្សារបបរអីចាំខ្ញុំទៅធ្វើអីម៉ាក់យើងមិនស៊ីមិនអីទេយើងលេបចោលទេមិនមកបារម្ភជាមួយនឹងយើងនោះទេបារម្ភតែខ្លួនឯងនឹងទៅឲ្យបានល្អក្រែងតែងើបឈឺដោយគ្នាតែតើអី ហើយមិនក៏មិនឆាប់ចេញទៅហើយនៅឈរធ្វើស្អីអូនេះឯងចង់នៅឈរសាយចំអកឲ្យយើងមែនទេរឿងដែលឯងបដៅយើងហើយយើងមិនស្ដាប់នោះណែឬមួយក៏ឯងចង់មកមើលងាយយើងនៅពេលដែលយើងកំពុងតែពិបាកចិត្តហ៎ម៉ាខ្ញុំមិនដែលគិតចឹងទេខ្ញុំពិតជាបារម្ភម៉ាក់ពិតមែនណាហើយរឿងដែលកន្លងហួរឲ្យកន្លងទៅណាម៉ាក់ឯងមិនមែនជាយើង ដូច្នេះឯងយល់ទេយើងណាគឺជាម្ដាយនេះជាម្ដាយទ្រូងយើងនេះចាំបែកស្លាប់ទៅហើយនេះគ្មាននរណាម្នាក់គេយល់ពីអារម្មណ៍របស់យើងនោះទេម៉ាក់ខ្ញុំយល់ពីម៉ាក់ណាមនុស្សដូចចាឯងហ្នឹងណាហាដែលចេះយល់ពីយើងនោះឯងមានតែសុបាយចិត្តទៅវិញទេនៅពេលដែលឃើញយើងកំពុងតែមានទុកហើយនៅពេលដែលយើងកំពុងតែលេងក្បាលនៅដីនេះឯងចង់ចូលជើងបញ្ជាន់តើមិនដែរទេហ៎ មនុស្សដូចឯងនេះស្មានតែយើងមិនដឹងអីនៅពេលដែលយើងកំពុងតែពិបាកចិត្តហើយឯងខំមកយកចិត្តដើម្បីចង់បានបន្ទុកអេអញគិតថាមនុស្សដូចជាយើងនេះមិនស្គាល់មនុស្សដូចជាឯងអញ្ចឹងហ៎ឯងត្រូវតែដឹងផងទៅទោះបីជាឯងខំប្រឹងធ្វើល្អដាក់យើងប៉ុណ្ណាក៏ដោយក៏យើងមិនទទួលស្គាល់ឯងធ្វើជាកូនប្រសារបស់យើងនោះដែរម៉ាក់ នេះម៉ាក់នៅមិនទាន់ភ្លេចរឿងហ្នឹងទៀតហ៎ មែនគឺគាត់បោកលុយគេហើយឥឡូវប៉ូលីសចាប់យកទុនទាំងប្រៃនឹងប្រពន្ធហើយវុយអឺគឺដឹងហើយធ្វើយ៉ាងម៉េចទៅម៉ៅចេះតែនិយាយឲ្យទៅរួចពីមាត់មកកូនម៉ាក់ណារាត្រីហើយនឹងដែរនេះណាណាគេចាប់គេចាប់រឿងស្អីហ៎ហ៎ចាប់រឿងអី ពួកគេណាមួយថ្ងៃមួយថ្ងៃដាក់តែធ្វើតែបនដាក់តែទៀននេះចាប់រឿងស្អីអពុំតោគេអីគេមានបំណងល្អតើអាយ៉ានិយាយមុននឹងវាសិតតែជាការពិតហើយទេហើយឯងនេះម្នាក់ទៀតហ៎ហ៎ឯងដឹងហើយណាពួកអ្នកភូមិណាមាត់ក្អែកមួយជាក្អែក10ណារាត្រីណាតែមកជួបមកឲ្យព្រឹកមិញហ្នឹងទេនេះណាតែមកជួបព្រឹកមិញទេហ៎រឿងស្អីរឿងស្អីគេចាប់ដាក់គុករឿងស្អីឥឡូវអត់យល់ ឆ្ងល់អញ្ចឹងណាថ្ងៃក្រោយណាកុំមកនិយាយអញ្ចឹងទៀតណាប្រទេស មានណាបើអ្នកដតេនិយាយមកអត់សូវខឹងប្រហែលទេតែឯងនេះអាសាច់ឯងនេះនិយាយមកខឹងណាឈប់ណាបាទមិនជឿមកមើលទៅ ដីហ្មងហើយអ្នកសារព័ត៌មាន ខាងណានឹងហាបខ້ອຍបកាច់ឈ្មោះបងបងបងបងឯងអញ្ចឹងណែតែឯងត្រូវតែត្រូវតែប្រឹងពួកវាណាវាមុលបកាច់ទេវាមុលបកាច់ទេទៅប្រឹងទៅប្រឹងភ្លាមទៅណាគេមុលបកាច់បងឯងទេម៉ាក់តិចចិត្តសិនតណារឿងមកដល់ពេលនេះហើយម៉ាក់ត្រូវតែទទួលយកណាអត់ទេអត់ទេអត់ទេទេបាត់ជឿនោះទេកុំចិត្តតែមើលនិយាយ ឯងគាត់មិនមែនជាមនុស្សចឹងទេបាទជាបាទជាទេបងឯងទៅធ្វើអញ្ចឹងធ្វើអីហ៎ធ្វើអញ្ចឹងធ្វើអីតែមកអត់ជឿទេខ្ញុំមកអត់ជឿតែបងឯងទៅជាចឹងនោះទេក្រោ តែឯងត្រូវតែជួយបងឯងផងទៅណាកុំមកពីម៉ាក់កុំមកពីម៉ាក់ម៉ាក់ឲ្យគ្រប់យ៉ាង ទៅបងឯងពេកបានជាបានទៅជាបែបហ្នឹងកូនដែរកូនឯងទៅបោកគេទៅស្អីមិនក៏កូនទៅបោកប្រាស់គេអញ្ចឹងជួយបងឯងទៅ ជួយបងឯងបងទៅណាទេ បានហើយម៉ាចេះចិត្តសិនទៅណា ពេលនេះយើងក៏អាចជួយស្អីគាត់បានដែរទុកឲ្យគាត់ទទួលអ្វីដែលគាត់បានធ្វើនឹងទៅហើយខ្ញុំប្រាប់ម៉ាក់ហើយថាកុំឲ្យទុកចិត្តគាត់ពេកគាត់ណាដើរខ្ចីលុយគេជាពាក់លុយគេពេញតែភូមិពេញតែស្រុកហ្នឹងតែម៉ាក់មិនដែលជឿខ្ញុំទេ គ្រប់យ៉ាងក៏មកពីម៉ាក់ម៉ាក់ពិតជាមិនយល់អីនោះទេ ម៉ាក់បានឲ្យគ្រប់យ៉ាងទៅបងឯងចុងក្រោយចុងក្រោយបានទៅជួបរឿងបែបហ្នឹងអីទេណាម៉ាដើរបោកប្រាស់គេអូទេប្លង់ដៃម៉ាក់ហើយមាសមាសមាសឲ្យលុយម៉ាក់ប្លង់ដៃម៉ាក់ ជួយរកមើលម៉ាក់មិនទៅទេម៉ាក់បកត់ទេថាម៉ាក់មិនច្រឡំម៉ែទុកនៅកន្លែងផ្សេងឬមួយក៏ម៉ាក់យកទៅផ្ញើនឹងបងរាត្រីរាត្រី ត្រីនេះកូនមករម៉ាឯងគួយសិនតែណាកូនគឺខ្ញុំមករម៉ាតែមិនឃើញទៅចូលមករកនៅក្នុងបន្ទប់នឹងនេះម៉ាក់កំពុងធ្វើស្អីនឹងណាគឺម៉ាក់កំពុងតែរៀបចំរបស់របរគេអាកូនតែងទួយនឹងណាកូនអាហើយកូនមានការអីបានទៅធ្វើមុខអញ្ចឹងគឺគឺខ្ញុំឆ្ងល់ថាម៉ាក់ចង់ទុករបស់ទាំងអស់នេះនៅទីនេះមិនមែនម៉ាក់ ក្រែងឥឡូវមកប្រាប់ថាមានចៅហ៎ហើយម៉ាក់ຕົកធ្វើប្រហែលបែបនេះម៉ាក់មិនខ្លាចនឹងកូនប្រសានោះវាលួចទេអើអើមែនមើលណាម៉ាក់វាអញ្ចឹងមែនណាតាំងពីនាងស្អីគេនឹងមិនលើផ្ទះយើងណាចរិតវាដូចជាផ្លែកផ្លែកយ៉ាងម៉េចមិនដឹងទេឥឡូវចេះមើលអឺនេះកូនឯងជួយនឹកម៉ាក់មើលថាគួរតែទុករបស់ទាំងអស់នេះនៅកន្លែងណាណោះ ម៉ាក់នេះខ្ញុំនិយាយទៅមិនមែនខ្ញុំចាក់រុកឲ្យម៉ាក់ស្រឡាញ់កូនប្រសាមិនស្មើគ្នាទេណាតែខ្ញុំនេះគ្រាន់តែបារម្ភពីម៉ាក់ឥឡូវចេះចុះណារបស់ទាំងអស់នេះផ្ញើទុកនឹងខ្ញុំសិនក៏បានដែរចំណែកឯប្លង់ដីអីនោះចាំខ្ញុំយកទៅផ្ញើទៅនៅធនាគារបន្តជូនម៉ាក់ណាខ្ញុំត្រឹមជាដាក់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe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 បាកាលើសពីភេសជ្ជៈបើកម្លាំង S26 Go Progress ថ្មី Rejoy ធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោង Sting ជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតពួកម៉ែថ្មី download និងទទួលបាន2 GB ឥតគិតថ្លៃ រសជាតិទឹកដោះគោថ្មីគ្មានជាតិស្ករ Sugar Free មីថាទឹកនំ Unitrai ប្រភេទ Premium គុណភាពស្វេដងស្មានជីវិតរស់រវើងខ្ញុំត្រឹមជាមនុស្សក្រតែភ្នែកតែខ្ញុំជឿអូអូយនេះ មកអរគុណហើយណារីត្រីអញ្ចឹងកូនចាំរៀបចំយកទៅទុកដាក់ឲ្យម៉ាក់ផងទៅណាព្រោះថាម៉ាក់នេះមិនទុកចិត្តអ្នកណាក្រៅពីកូនរីត្រីរបស់ម៉ាក់ទេចាំម៉ាក់ បងទៅតែយកទៅបានថ្ងៃមុននេះថ្ងៃមុនរាត្រីរាត្រីវាបានចូលមកកន្ទប់របស់ម៉ាក់ហើយម៉ាក់នេះក៏មានការសង្ស័យដែរក៏ប៉ុន្តែក៏ប៉ុន្តែអើយម៉ាក់មិននឹកទេវាអត់នឹកស្មានសោះហ្មងថាវាហ៊ានចូលមកលួចរបស់ក្នុងផ្ទះម៉ាក់អញ្ចឹងបងក៏អត់ទេមកពីខ្លួនហើយកូន អូយសំបីតែលុយសំបីតែប្លង់ផ្ទះដែលម៉ាក់ត្រៀមទុកឲ្យកូននោះក៏វាយកទៅអស់ដែរហើយម៉ាក់មានមុខមាត់អីនិយាយជាមួយកូនទៀតអត់ទេមិនអីទេម៉ាក់បាត់ក៏បាត់ទៅ តែចាប់ពីថ្ងៃហ្នឹងទៅម៉ាក់កំទុកចិត្តគេពេកតែអីម៉ាក់មានមុខមាត់ណាមកប្រាប់កូនទៀត Ha ha ha ha. បាត់ទៅមិនអីទេ បាត់ក៏បាត់ទៅរកថ្មីទៀតក៏បានមានរៀបត្រៃមានស្រីចង្រៃមានពោះវែងតែបើគុណបើដឹងថានាងឯងចរិតអញ្ចឹងយើងមិនទុកនាងឯងនោះទេម៉ាក់ចង់ទៅណាម៉ាក់ចង់ទៅរកបងរាត្រីមែនម៉ាក់ រឿងបងរាត្រី ទុកឲ្យគាត់ទទួលកម្មពីគាត់ទៅរឿងហ្នឹងទុកឲ្យព្រីនៃចាត់ការទៅណាម៉ាក់ទេបោះម៉ាក់ដឹងថានេះគឺជាពូវេល្មើគុណណាម៉ាក់មិនចិញ្ចឹមក្បាលវាមកនោះទេ ម្លេះសាម៉ាក់គាត់ក្បាលវាចោលយូរហើយតែ តែមកអាណិតស្មានសោះអត់អាចគិតថាអញ្ចឹងបាទបាត់ទៅហើយមកតិចចិត្តសិនតាចឹងហើយបើខ្ញុំតែងតែប្រាប់មកថាកុំមើលមនុស្សតែសម្បកក្រៅតែមកមិនដែលស្ដាប់ខ្ញុំទេទេឲ្យមកសុំទោសកូនណាមិនអីទេមក យើងនៅរកបានទៀតណារាត្រីអូម៉ាក់កូនចូលមកទុកម៉ាក់ធ្វើអីហ្នឹងគឺគឺគឺគឺខ្ញុំបារម្ភម៉ាក់គឺខ្ញុំមានរឿងចង់ ពិភាក្សាជាមួយនឹងម៉ាក់ហ្នឹងណាម៉ាក់ព្រោះអីខ្ញុំមានរឿងត្រូវដោះស្រាយប៉ុន្តែឥឡូវនេះគឺខ្ញុំដោះស្រាយរហែណាម៉ាក់ចឹងខ្ញុំទៅសិនអេណែរាត្រីអញមានរឿងអីហ៎ហើយនេះកូនថៃហ្នឹងមិនដូចជាភ័យភ័យអញ្ចឹងណែឆាប់ប្រាប់ម៉ាក់មកមើលម៉ាក់កូនឯងសោះទៅខ្លាចទៅស្អីហ៎មានអីត្រូវខ្លាចមានការអីប្រាប់ម៉ាក់មកអើបើសិនជាម៉ាក់អាចជួយបានម៉ាក់នឹងជួយណាប្រាប់ម៉ាក់មើលធ្វើកភ័យមើលថៃណា អត់មានអីទេម៉ាក់គឺខ្ញុំទៅទៅដោះស្រាយមិញនឹងរួចរាល់ហ្នឹងណាម៉ាក់ហើយខ្ញុំគិតថាយកប្រេងក្រអូបឲ្យម៉ាក់ដែរប៉ុន្តែភ្លេចបាត់ទៅណាម៉ាក់ណាហើយដល់មួយត្រូវទៅប្រញាប់យកកូនចេញពីសាលារៀនទៀតអញ្ចឹងខ្ញុំប្រញាប់ទៅស្នេហ៍ណាម៉ាក់ណាចាំពេលក្រោយចាំខ្ញុំមកលេងម៉ាក់ទៀតណាម៉ាក់ចាំទៅស្នេហ៍ណាម៉ាក់ណាអឺ នេះម៉ាក់ពិបាកចិត្តរឿងបងរាត្រីមែនទេម៉ាក់កុំគិតពីគាត់ទៀតអីនេះម៉ាក់បានភាសាអីតាំងពីម្សិលមិញណាឆាប់ចេញទៅកុំមករញ៉េញ៉ៃជាមួយយើងតែខ្ញុំមិនចង់ឲ្យម៉ាក់ពិបាកចិត្តម៉ាក់អាម៉ាក់ចង់ផ្សាយអត់ម៉ាក់ចង់ផ្សាយបបអីចាំខ្ញុំទៅធ្វើអីម៉ាក់យើងមិនស៊ីមិនអីទេយើងលេបចោលទេមិនមកបារម្ភជាមួយនឹងយើងនោះទេបារម្ភតែខ្លួនឯងនឹងទៅឲ្យបានល្អ តែតើវាមិនឈឺដូចគ្នាដែរតាអីណែហើយមិនក៏មិនឆាប់ចេញទៅហើយនៅឈរធ្វើស្អីអូនេះឯងចង់នៅឈរសាយចំអកឲ្យយើងមែនទេរឿងដែលឯងបដៅយើងហើយយើងមិនស្ដាប់នោះណែឬមួយក៏ឯងចង់មកមើលងាយយើងនៅពេលដែលយើងកំពុងតែពិបាកចិត្តហាម៉ែខ្ញុំមិនដែលគិតចឹងទេ ខ្ញុំពិតជាបារម្ភម៉ាក់ពិតមែនណាហើយរឿងដែលកន្លងហួរឲ្យកន្លងទៅណាម៉ាក់អញមិនមែនជាយើងដូច្នេះឯងយល់ទេយើងណាគឺជាម្ដាយនេះជាម្ដាយទ្រូងយើងនេះចាប់បែកស្រាប់ទៅហើយនេះគ្មាននរណាម្នាក់គេយល់ពីអារម្មណ៍របស់យើងនោះទេម៉ាក់ខ្ញុំយល់ពីម៉ាក់ណាមនុស្សដូចចាឯងហ្នឹងណាហាដែលចេះយល់ពីយើងនោះឯងមានតែសុបាយចិត្តទៅវិញទេ នៅពេលដែលឃើញយើងកំពុងតែមានទុកហើយនៅពេលដែលយើងកំពុងតែលីក្បាលនៅដីនេះឯងចង់ចុះជើងបញ្ជាន់តើមិនដែរទេហ៎មនុស្សដូចជាឯងនេះស្មានតែយើងមិនដឹងអីនៅពេលដែលយើងកំពុងតែពិបាកចិត្តហើយឯងខំមកយកចិត្តដើម្បីចង់បានបន្ទុកហ៎ឯងគិតថាមនុស្សដូចជាយើងនេះមិនស្គាល់មនុស្សដូចជាឯងអញ្ចឹងហ៎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 បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង S26 Go Progress ថ្មី Rejoy ធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោង Sting ជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ពួកម៉ាកអេបថ្មី download និងទទួលបាន 2GB ឥតគិតថ្លៃរសជាតិទឹកដោះគោថ្មីគ្មាន ជាតិស្ករ Sugar Free មីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពទ្វេដង ស្មានជីវិនរស់រវើង ឯងត្រូវតែដឹងផងទៅទោះបីជាឯងខំប្រឹងធ្វើល្អដាក់យើងប៉ុណ្ណាក៏ដោយក៏យើងមិនទទួលស្គាល់ឯងធ្វើជាកូនប្រសារបស់យើងនឹងដែរម៉ាក់នេះម៉ាក់នៅមិនតន់ភ្លេចរឿងហ្នឹងទៀតហ៎ចេញទៅចេញទៅកុំនៅចំពោះមុខយើងទៀតទៅណែអារឿងយើងនេះមានអារម្មណ៍ខូចចិត្តដែលខុសចំពោះចៅយើងហ្នឹងគឺយើងដឹងហើយតែឯងកុំនៅធ្វើឲ្យយើងហ្នឹង ខ្វល់ខ្វែងចិត្តហើយនឹងដេញឯងចេញម្ដងទៀតណាបានអស់ហើយឯងចាញ់ទៅចាប់ចាញ់ទៅកុំឲ្យយើងដេញឯងម្ដងទៀតកុំឲ្យយើងដេញឯងចេញពីផ្ទះរបស់យើងម្ដងទៀតចាប់ចាញ់ទៅអឺ ទៅចាប់ចេញទៅចាប់ចេញទៅកុំកុំមកចាប់តែរបស់យើងចាប់ចេញតែយើងព្រមទៅម៉ាក់ចាប់ទៅចាប់ចេញទៅចាប់ចេញទៅចាប់ចេញទៅចាប់ឲ្យគេចេញពីផ្ទះយើងទៅចាប់ចេញទៅចិត្តចាប់ម៉ាក់ម៉ាក់ម៉ាក់ម៉ាក់ស្គប់ចិត្តណាម៉ាក់ណាអត់មានណាគេមកយកតែយើងទេពួកគេទៅវិញអស់ហើយម៉ាក់ចេញទៅអ្នកឯង អ្នកឯងគឺជាស្រីផ្កាភ្លើងតែមិនដឹងឯងចាប់បរិណនៅក្នុងផ្ទះយើងមកក្នុងផ្ទះយើងមានតែផ្ទះយើងមានតែភាពផ្ដៅក៏ហើយចាក់តែផ្ទះយើងទៅចាក់តែទៅចាក់ទៅអត់មានអញ្ចឹងទេម៉ែម៉ែកំគិតចឹងអីណាម៉ាក់ណាអត់ចឹងយ៉ាងម៉េចហ៎គឺឯងតែម្នាក់គត់ឯងតែម្នាក់គត់ពួកទាំងអស់នោះនាំបាក់ពួតរបស់ពួកនេះឯងមកដេញយើងហ៎នេះពួកវាគឺជាសហាយរបស់នេះឯងនេះឯងដេញកូនប្រុសរបស់យើងហើយនឹងយកចិត្តតាមមែនទេហ៎ ចេញចេញចេញប្រាប់យើងភ្លាមមកប្រាប់យើងមកចាប់ដៃទៅម៉ាកូនទេពកូនទេពទេពក្បាលក្បាលពួកវាយកផ្ទះយើងឯងចាប់កាប់វាតែយើងកូនកុំឲ្យបានអីសោះព្រោះតែយើងអត់ដឹងត្រូវទៅណេះណាទេ កាប់ពីក្បាលផ្ទះយើងបាត់ហើយកូនណាព្រោះឯងសោះតែគេមរណៈតែមួយនឹងទេបោះប៉ាកូនអាអត់អីហើយស្រង់គេទៅនិយាយជាមួយនឹងចាប់ណោរួចហើយគ្មាននរណាគេមកយកផ្ទះយើងទៀតទេណាម៉ាមែនណាអាយអាយមិនបងម៉ាក់ទេអឺពិតមែនហើយម៉ាក់នៅផ្ទះនេះបានដដែល ខ្ញុំសន្យាខ្ញុំមិនឲ្យនរណាគេមកយកផ្ទះនេះបានទេតែបើអរគុណឯងបើអរគុណឯងណាបើអរគុណឯងបើអរគុណកូនដែលមិនបោះបង់បាក់ចោលដូចជាបោះបោរបស់ឯងបើអរគុណណាស់ណាបាទម៉ាតែអ្នកដែលមកត្រូវអរគុណមិនមែនខ្ញុំនោះទេមុននឹងបានផ្ទះនេះមកវិញគឺប្រពន្ធខ្ញុំ គេទៅនិយាយផងសំពះផងទម្រាំតែម្ចាស់បំណុលគេយល់ព្រមបើម៉ាក់ចង់អរគុណម៉ាក់អរគុណសោះទៅមកអូនយកបបមកបងមកម៉ា phía sau và bò cho nó mátបងនេះម៉ាក់គាត់យ៉ាងម៉េចអីគាត់សម្រាប់លក់ហើយអ្ហ៎ នៅម៉ាក់មួយរយៈនេះគាត់នឹងឆេឆាប់បន្តិចហើយណាព្រោះក៏គិតដល់រឿងបងដែនផងរឿងបងរាត្រីអូនរឿងដែលម៉ាក់ធ្វើកន្លងមកអូនកុំប្រកាន់គាត់អីនេះបងគិតថាអូនប្រកាន់គាត់ឯងបងឯងបើអូនចេះប្រកាន់ម៉ាក់ គឺអូនប្រកាន់តាំងពីថ្ងៃដំបូងដែលអូនចូលមកនៅក្នុងផ្ទះនេះមិនមែនទ្រាំរហូតដល់ថ្ងៃហ្នឹងទេប៉ាម៉ាអូនបានស្លាប់ហើយហើយតាំងពីថ្ងៃដំបូងដែលអូនបានជួបម៉ាក់គឺអូនចាត់ទុកម៉ាក់ដូចជាម៉ាក់ម្ការបស់អូនអញ្ចឹងអូនមិនដែលខឹងគាត់ទេ អូនមានអារម្មណ៍ថានៅពេលដែលអូនបានជួបគាត់ដំបូងគឺមានអារម្មណ៍កក់ក្ដៅណាស់ស្រោ បងអរគុណអូនហើយដែលគិតបែបហ្នឹងបងសំឡាងណា ដែលបានអូនធ្វើជាប្រពន្ធអឺបងអានេះលុយដែលអូនសំបានអូនគិតថា ពួកយើងគួរតែយកលុយដែលសំរួមគ្នានេះទៅបត់ទុនអីបន្ថែមទៀតទៅហើយបើសិនជាយើងចាំតែលុយដែលលក់បាននោះប្រហែលជាមិនអាចទៅរំលោះដីបានមកវិញទេអឺ នេះបងកាត់អីមែននេះ ស្រតាំងពីអូនចូលមកនៅទីនេះអូនហត់ហើយសម្រាប់ខ្លះទៅ ហើយរឿងរស់ប្លង់ដីទុកឲ្យបងជាអ្នករកវិញណាបងកុំគិតអញ្ចឹងមើលប្តីប្រពន្ធយើងត្រូវតែចេះជួយគ្នា បងថាជាអូនមកលំបាកជាមួយបងហើយលំបាកអីកាន់តែពិបាកគឺកាន់តែមានសេចក្តីសុខកាន់តែពិបាកគឺកាន់តែចង់នៅទីនេះអូនមានអារម្មណ៍ថានៅពេលដែលអូននៅទីនេះគឺអូនមានសេចក្តីសុខខ្លាំងណាស់បងកំកិតច្រើនអីបងអរគុណអូនហើយណា បងណាស្រងបងកុំកាត់ទៀតណាសន្យាមួយអូនបងសន្យា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 បាកា Sugar Free អ្នក មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង S26 Go Progress ថ្មី Rejoy ធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោង Sting ជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat ពួកម៉ាក app ថ្មី download និងទទួលបាន 2GB ឥតគិតថ្លៃរសជាតិទឹកដោះគោថ្មីគ្មាន ជាតិស្ករ Sugar Free មីថាទឹកនំ Unitrai ប្រភេទ Premium គុណភាពស្វេដង ស្មានជីវិតរស់រវើងខ្ញុំត្រឹមជាបដោះក្រោលតែភ្នែកតែខ្ញុំជឿម៉ាក់នេះម៉ាក់នៅមង្គលកន្លែងនោះទៀតហ៎ ម៉ាក់នៅបារម្ភរឿងបងនិត្រីនឹងបងដែនទៀតអីម៉ាក់ឈប់គិតពីគាត់ខ្លះទៅអញមិនមែនជាយើងអញមិនដឹងទេអារម្មណ៍ជាម្ដាយទោះបីជាកូនខុសប៉ុណ្ណាក៏មិនអាចកាត់ចិត្តបាននោះដែរយើងមិនដឹងថាពេលនេះកូនកូនរបស់យើងគេមានសុខទុក្ខបែបណានោះទេខ្ញុំយល់ណាស់ម៉ាក់ខ្ញុំយល់អារម្មណ៍មួយនេះ ព្រោះខ្ញុំក៏ធ្លាប់ជាម្ដាយគេដែររហូតមកដល់ពេលហ្នឹងខ្ញុំក៏នៅតែនឹកកូនខ្ញុំដូចគ្នាណាម៉ាក់ហើយនៅពេលណាដែលគិតគឺកាន់តែពិបាកខ្លួនឯងចឹងម៉ាក់ត្រូវតែរៀនកាត់ចិត្តណាម៉ាក់ហើយឯងមករកយើងមានការស្អីហ่ะគឺខ្ញុំយកលុយថ្លៃបន្លែមកឲ្យម៉ាក់ឯងយកមកយើងធ្វើស្អីនេះគឺជាលុយរបស់ឯងហើយនឹងប្តីរបស់ឯង ដែលជាកម្លាំងយើងជារបស់ឯងយើងឲ្យយើងធ្វើអីយើងមិនត្រូវការទេយើងទៅវិញទៅឯងគិតថាឯងយកលុយប៉ុណ្្នឹងហើយយកមករួមចិត្តយើងឲ្យយើងបំភ្លេចកូនរបស់យើងបានណាឃើញម៉ាក់ធ្លាប់ប្រាប់ខ្ញុំអីថាលុយដែលរកបានគឺត្រូវតែដាក់រួមអញ្ចឹងពេលដែលខ្ញុំលក់បានខ្ញុំត្រូវបកគោលឯងមកហើយវាគឺជារឿងពីមុន យើងមិនចង់ឲ្យរឿងនេះវាច្រំដែរច្រំដែរសម្រាប់ជីវិតយើងនោះទេដោយសារតែរឿងម៉ៅស្វារបស់យើងនឹងហើយបានជីកោរបស់យើងត្រូវខ្លាយទៅជាបែបហ្នឹងឯងយល់អត់ចឹងលុយទាំងអស់នេះគឺជាលុយរបស់ពួកឯងឯងຕົកទៅយើងមិនត្រូវការទេយើងអត់ត្រូវការអ្វីទៀតទាំងអស់ សាអីម៉ែនេះចាំខ្ញុំស្លោអីវ៉ះហើយចាំយកទៅឲ្យម៉ាក់នៅលើផ្ទះក៏បានដែរម៉ាក់អើយណែស្រស់ហានេះកូនប្រឹងក៏ប្រឹងយ៉ាងហ្នឹងហាហើយបានស្អីយកមកវិញហ្នឹងសម្រាប់ខ្លះទៅណាអូយម៉ែសម្រាប់យូរហើយដូចមិនសុបាយទេតតែរវល់ការងារច្រើនចឹងមិនសុបាយណាម៉ាក់អឺមកពីឯងហ្នឹងគឺជាមនុស្សស្រីសាច់កម្មហ្នឹងអាណែ ឯងសម្រាប់សិនទៅទុកឲ្យម៉ាក់ជាអ្នកធ្វើម្ដងណាម៉ាក់អឺស្រស់ហ่ากឡងមកប្រហែលជាម៉ាក់ធ្វើបាបឯងខ្លាំងណាស់ហើយមែនទេអូឲ្យម៉ាក់សុំទោសផង ដែលម៉ាក់ធ្វើរឿងដែលជ្រុលជ្រួលកន្លងមកចំពោះឯងណាអូនម៉ាក់ម៉ាក់សុំទោសខ្ញុំទៅអីបើខ្ញុំមិនដែលឈឺផងណាហើយក៏ខ្ញុំមិនដែលប្រកាន់ម៉ាក់ដែរ តែបើនិយាយទៅគុំតែបានម៉ាក់ទេដែលបានស្ដីបន្ទោសខ្ញុំរាល់ថ្ងៃបែបនេះគុំអីណាខ្ញុំត្រូវអត់ដឹងខ្លួនមិនភ្ញាក់ខ្លួន ហើយត្រូវដេកដល់ថ្ងៃចាំងគូកថាបានហើយណាម៉ាក់ខ្ញុំពេលដែលត្រូវសុំទោសម៉ាក់ខ្ញុំក៏ខុសដែរពេលខ្លះខ្ញុំសំដីធំទូលដាក់ម៉ាក់នឹងក៏ព្រោះតែខ្ញុំទ្រាំមិនបានណាម៉ាក់តែខ្ញុំសុំទោសម៉ាក់ ករំលឹកតែរឿងកន្លងមកណាអោះនិយាយចឹងតោះនាំគ្នាធ្វើម្ហូបជាមួយគ្នាទៅនឹងអាបានញ៉ាំណាចាម៉ាក់ម៉ាក់ម៉ាក់ចង់ភាសាផ្អែមអីអង្គនេះចុះកូនទាយទៅមើលថាម៉ាក់ចិត្តញ៉ាំផ្អែមអីទៅម៉ាក់ចូលចិត្តផ្អែមល្ពៅ ផ្អែមរបស់កូនណាក៏គេចូលចិត្តបង្អែមល្ពៅនេះដែរគឺគេចូលចិត្តតែពីតូចម៉េះកូនចាំម៉ាក់ម៉ាក់នៅផ្ទះអត់ហ្នឹងអើយអូយជួបខំប្រសិទ្ធហៅម៉ាក់ ហើយស្អីហ្នឹងអាស្រ័យលោឡាអីនេះតាំងយកអត្រាតហ្នឹងម៉ាក់មកអង្គុយនេះសិនមកហើយហេថៃហ្នឹងអង្គុយសិនទៅម៉ាក់ខ្ញុំមានដំណឹងល្អពីរចង់ប្រាប់ម៉ាក់ដំណឹងស្អីទៅហ៎ណែដំណឹងល្អរបស់ឯងណាបើសិនជាខ្លាយទៅជាដំណឹងអាក្រក់វិញណាម៉ាក់នឹងប្រលេះស្បែករបស់ឯងហើយ ប្រឡាក់ហាមិនខានទេតាំងពីអ្នកនឹងហ្មងដំណឹងទី1 từ cứ cứ cứ chip lần này là bà má លើកទី2បាទមិនចង់ដឹងទេអីដំណឹងទី2ណាម៉ាក់ដំណឹងអីអូនលើលើនេះទៀតហ៎មានទៅទៅ ឲ្យម៉ាក់ឲ្យតាមែនអីទេហ្នឹងហ៎ហ៎ចាម៉ាក់ចាំដែរអូចៅជីដូនប្រាំងអើយនេះម៉ែណៃអូចៅជីដូនរបស់យីអូយឯងនេះបកកែមែនអូយចៅអាពេលកើតមកណាយើងនឹងត្រូវអ្វីៗទៅឲ្យចៅហើយហេចៅញ៉ាំអីណាចាំជីដូនរៀបចំទុកឲ្យឬអត់ អរគុណណាស់ម៉ាក់សម្រាប់សេចក្តីស្រឡាញ់មួយនេះដែលមានចំពោះប្រពន្ធខ្ញុំគ្រប់យ៉ាងដែលកាត់ឡើងទាំងអស់គឺមកពីការផ្លើតផ្លើនរបស់ខ្ញុំចេះអាកាត់ដោយខ្លួនឯងយកប្រពន្ធចូលផ្ទះដោយមិនបានពិភាក្សាជាមួយនឹងម៉ាក់ជាមុនទាំងដែលខ្លួនឯងមិនទាន់មានអ្វីសោះហើយចុងក្រោយគឺមានតែខាតលើខាតខ្ញុំតែតែត្រូវសុំទោសម៉ាក់សម្រាប់រឿងដែលកាត់ឡើងកន្លងមកដែលចូលចិត្តយកឈ្នះម៉ាក់ទាំងដែលពេលខ្លះមិនដែលយល់អារម្មណ៍នៃក្តីស្រឡាញ់ដែលម៉ាក់មានមកលើប្តីខ្ញុំ រហូតតតែមានរឿងកើតឡើងលើខ្លួនឯងទើបដឹងថាក្តីស្រឡាញ់ដែលម្ដាយមានលើកូនវាធំធេងប៉ុណ្ណាតែក៏អរគុណម៉ាក់ដែរដែលធ្វើឲ្យខ្ញុំក្លាយជាមនុស្សរឹងមាំរហូតមកដល់ពេលនេះខ្ញុំមិនគួរយកឈ្នះចាញ់ជាធំទេ ការដែលយើងមនុស្សផ្ទះជាមួយនឹងម្ដាយក្មេកអ្វីដែលគួរធ្វើ គឺការគោរពនិងស្រឡាញ់ម្ដាយក្មេកឲ្យដូចម្ដាយបង្កើតរបស់ខ្លួនឯងព្រោះគ្រប់យ៉ាងដែលគាត់ធ្វើវាគឺជាក្តីស្រឡាញ់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 ធ្វើល្អបាយជាទឹកភ្នែក